ខេឥឡូវយើងវិលមកបន្តនៅមេរៀនរបស់យើងតទៅទៀតអឺឥឡូវខ្ញុំនឹងធ្វើការ បង្ហាញបន្តពាក់ព័ន្ធជាមួយនឹង data type អឺមេរៀនមុនយើងបានសិក្សារួចមកហើយអំពី variable អញ្ចឹង variable គឺជាអថេអថេ គឺជាអញ្ញត្តិចឹងអញ្ញត្តិដាច់ខាតត្រូវតែមាន ប្រភេទរបស់វាអឺវាអាចជាលេខវាអាចជាអក្សរវាអាចជាថ្ងៃខែឆ្នាំកំណើតជាដើមដូច្នេះអឺយើងត្រូវស្គាល់អំពីប្រភេទនៃអថេរបស់យើង ប្រភេទនៃអថេរបស់យើងនោះឯង ដែលយើងហៅឈ្មោះវាថាជា data type data type ចឹងនៅក្នុងមេរៀននេះ យើងនឹងរៀនអំពីប្រភេទ data type ដែលមានដូចជា int ដែលមកពីពាក្យថា integer យើងរៀនអំពី float ដែលជាចំនួនទស្សភាគយើងរៀនអំពីឆាសម្រាប់ អថេរប្រភេទជាអក្សរនៅក្នុងភាសាស៊ី data type ត្រូវបានត្រូវបានគេប្រកាសវាឡើងសម្រាប់ តាំងនៅអថេរបានន័យសម្រាប់បញ្ជាក់នៅ ប្រភេទរបស់អថេរអឺប្រភេទរបស់អថេរគឺស្ថិត ឬអាស្រ័យទៅតាមទំហំនៃទិន្នន័យ ចឹងអថេររបស់យើងអឺមានប្រភេទរបស់វាបើនិយាយអំពីអសរយើងអាចមានអសរតិចអសរច្រើនបើនិយាយអំពីលេខយើងអាចមានលេខជាចំនួនកុដនិងលេខជាចំនួនទស្សភាគបើនិយាយអំពីលេខទស្សភាគវាអាចលេខទស្សភាគតូច វាអាចលេខទស្សភាគធំ ឬក៏និយាយអំពីចំនួនគុត ក៏ដូចគ្នា គឺចំនួនគត់ដែលមានលេខតិចឬក៏លេខតូចហើយនឹងចំនួនគត់ដែលមានលេខលេខធំអឺជាឧទាហរណ៍នៅក្នុងការប្រកាសនៅអថេយើងត្រូវផ្ដើមដោយ data type បាទយើងត្រូវផ្ដើមដោយ ប្រភេទនៃ data type របស់យើងហ្នឹងបានន័យថាតើអថេរបស់យើង ប្រភេទជាអី example int my variable មានន័យថាអថេររបស់យើងប្រភេទជាជាលេខអថេររបស់យើងប្រភេទជាលេខអញ្ចឹងនៅនៅនៅនៅទីនេះអឺអថេដែលមានប្រភេទជាលេខវាធ្វើការផ្ទុកនៅទំហំចំនួន4បៃណាទំហំចំនួន4បៃ ដូច្នេះអឺយើងបានបញ្ជាក់នៅខាងលើរួចហើយថាប្រភេទនៃអថេអាស្រ័យទៅតាម ទំហំនៃអអថេណាវាអាចមានទំហំតូចឬក៏ទំហំធំអសរវែងឬក៏អសរខ្លីជាដើមអូខេយើងបន្តបាទអឺនេះគឺជា basic បានន័យថាជា ប្រភេទនៃ data type ដែលយើងឧស្សាហ៍យកមកប្រើ ហើយយើងនឹងធ្វើការកត់សម្គាល់ទាំងអស់គ្នាដើម្បីអាចនឹងប្រើប្រាស់នៅប្រភេទ data type ទាំងអស់នេះបានចឹងប្រភេទ data type ដែល ជាញឹកញយត្រូវបានយើងប្រើ ទី1គឺ int int INT មានន័យថាយើងអាចបញ្ចូលចំនួន2ខ្ទង់ទៅ4ខ្ទង់ណាចំនួនដល់ទៅ4 bytes ហើយដើម្បីឲ្យវាស្គាល់នៅ data type ប្រភេទជា integer ដាច់ខាតយើងត្រូវដាក់ភាគរយ d ណាភាគរយ d ឬក៏ភាគរយ i ណាភាគរយ d អឺភាគរយ i ត្រូវបានទាំងពីរ ដោយសារតែ i វាមកពីអក្សរ integer ក៏ថាបានអឺទី2គឺឆាឆាទំហំរបស់វាគឺ1 bit ទំហំ1 bit អញ្ចឹងដើម្បីអាចហៅក៏ដូចជាប្រើនៅ data type ប្រភេទជាឆាបាន គឺយើងត្រូវចាំ ភាគរយរបស់វាគឺភាគរយ C រីឯ float ចំនួន4បាយភាគរយ s double double បាទ double 8 bit ls យើងមាននៅ short integer យើងមាននៅ unsigned integer long integer long long integer unsigned long integer ជាដើមអញ្ចឹងយើងមាននៅអថេផ្សេងផ្សេងទៀត ដែលយើងអាចនឹងជួបប្រទះនៅមេរៀនខាងក្រោយក៏ប៉ុន្តែអ្វីដែលជាការសេចចេះពីខ្ញុំគឺយើងគួរតែចងចាំអំពី data type 4ខាងដើម ទី1គឺ integer char float double អឺវាជាមូលដ្ឋានដំបូងដែលយើងត្រូវសិក្សានៅភាសា ដំបូងយើងមិនទៀមទាឲ្យធ្វើការចងចាំច្រើនទេហើយចម្លែកត្រង់ភាសា C គឺត្រូវតែច្បាស់អំពីប្រភេទក៏ដូចជាភាគរយរបស់វាដើម្បីអាចហៅនៅតម្លៃឬក៏ចំនួនដែលយើងបាន declare ក៏ដូចជាបាន set ទៅឲ្យវា សម្រាប់យកមកធ្វើការ បង្ហាញនៅលើ screen ឬក៏បញ្ចូលតាមរយៈ keyboard ទៅនោះលុះត្រាតែយើងស្គាល់អំពីប្រភេទរបស់វាបាទយើងមាននៅឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងអឺប្រភេទនៃ data type មួយចំនួនអឺឧទាហរណ៍ថាគេមាននៅអថេចំនួន4ទី1គឺ sort ទី2គឺ b បាទ long long long បានន័យថា long long បានន័យថាចំនួន integer ដែលវែងហ្នឹងចំនួន integer ដែលធំហ្នឹង long double បានន័យថាចំនួនទស្សភាគធំចឹងគេគ្រាន់តែអឺប្រកាសវាមកហើយគេនឹង convert នៅអថេនឹងចេញជា size អស់បានន័យថាគេចង់ដឹងថាតើអឺ អថេដែលយើងបានប្រកាសខាងលើ ទំហំរបស់វា មានចំនួនប៉ុន្មានបាយបាទអញ្ចឹងនេះគឺជាឧទាហរណ៍បញ្ជាក់អំពីទំហំនៃអថេឥឡូវយើងចូលទៅអនុវត្ត នៅក្នុងការសរសេរកូដទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងហើយយើងចាប់ផ្ដើមបើកទៅលើ file ហើយយកពាក្យ new ហើយយើងយកពាក្យថា soval ឥឡូវយើងចាប់ផ្ដើមសរសេរនៅឧទាហរណ៍មួយគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់សិស្សក៏ដូចជាព័ត៌មានរបស់ person ណាបានន័យថាជាព័ត៌មានរបស់នរណាម្នាក់អញ្ចឹងព័ត៌មាន អឺរបស់ student ក៏ដោយព័ត៌មានរបស់ employee ក៏ដោយឬក៏របស់ staff ក៏ដោយវាគឺជា object ណាវាជា object អញ្ចឹងយើងត្រូវបញ្ជាក់លក្ខណៈរបស់ object នោះតើវាមាននៅ field អីខ្លះបាទខ្ញុំនឹងសរសេរកូដបណ្ដា include stdio.h int man return 0បាទអញ្ចឹងយើងមាននៅ structure របស់យើងចំនួនប៉ុណ្នេះហើយយើងនឹងធ្វើការលើកយកនៅ basic data type មកទាំងអស់គ្នាខ្ញុំមាននៅ int id ខ្ញុំមាននៅឆាបាទយើងមាននៅឆា name ដែលមានចំនួន50 50យើងមាននៅឆាដែលវាមាននៅអឺ gender gender អញ្ចឹងយើងមានមួយ character ទេ gender តបមកគឺយើងមាននៅ double បាទយើងមាននៅអឺ float float អូខេយើងមាននៅ float float age ចេះឥឡូវយើងមាននៅ10 ball 10 ball អឺ10 ball salary salary អញ្ចឹងយើងមាននៅ10 ball salary ឥឡូវមុននឹងបោះតម្លៃចេញមកក្រៅខ្ញុំសូមឲ្យ គ្នាយើងធ្វើការ input តម្លៃចូលទៅតាមអថេនីមួយៗ ចឹងដើម្បី input តម្លៃទៅបានយើងត្រូវតែបោះ message print as print as យើងដាក់ថា please enter id please enter id អឺ complete ដើម្បីអាចចាប់យក ID តាមរយៈ keyboard ទៅវិញគឺយើងត្រូវ scan scan s ណា scan s គឺភាគរយ d ឬក៏ភាគរយ i អូខេ ភាគរយ D ក៏បានភាគរយ I ក៏បានបន្ទាប់មកគឺយើង ប្រើសញ្ញាឈ្នាប់ ID អូខេបន្ទាប់មកទៀតយើងធ្វើការ print s អូខេ print s អឺដាក់ថា please enter name បន្ទាប់មកយើងនឹងធ្វើការ scan scan scan s scan s យើងនឹងដាក់ ភាគរយកុំភ្លេចបាទគឺភាគរយ s ភាគរយ s អក្សរវែងហើយយើង n n នេះគេបាទគឺ n name ណា n name បាទសរសេរនៅអថេឲ្យបានត្រឹមត្រូវបន្ទាប់មកទៀតគឺយើង ធ្វើការ print បន្តទៀតគឺយើង print នៅគឺយើង print នៅអឺ gender please enter gender gender okay intergender បន្ទាប់មកគឺ semicolon scan s scan s ờ, gender នេះមួយ character ភាគរយ C đã and and gender and gender tiết, cứ បន្ទាប់មកទៀតគឺយើង print ចំនួន2បន្ទាត់ទៀតយើងដាក់ថា please inter age inter age inter age បន្ទាប់មកគឺយើងធ្វើការ scan scan នៅ h scan នៅភាគរយ s ណាភាគរយ s បន្ទាប់មកគឺ n n នេះគេបាទគឺ ns ដល់សុំទោសគឺ nh nh print បន្តទៀតគឺយើង print s យើងដាក់ថា please enter salary salary តបមកយើងបញ្ចូល scan scan s scan s ភាគរយគេបាទភាគរយ ls ភាគរយ ls and salary គេ salary អឺប៉ានេះយើង អាចធ្វើការបោះនៅតម្លៃចេញ មកក្រៅបានហើយបាទយើងអាចធ្វើការបោះតម្លៃចេញមកក្រៅបានហើយ ឥឡូវខ្ញុំនឹងធ្វើការបង្ហាញតម្លៃដែលខ្ញុំបានបញ្ចូល ចូលទៅក្នុងចូលទៅក្នុងអឺ screen ឡើងវិញ ចូលទៅក្នុង screen វិញអញ្ចឹងខ្ញុំនឹងសរសេរ print s បាទ print s អឺខ្ញុំដាក់ទី1គឺខ្ញុំដាក់អឺភាគរយបាទភាគរយ d ហើយខ្ញុំ slash t ខ្ញុំដាក់ភាគរយ ភាគរយខ្ញុំដាក់ភាគរយ s ខ្ញុំ slash t មួយទៀតខ្ញុំដាក់ភាគរយភាគរយ c ខ្ញុំ slash t មួយទៀតខ្ញុំដាក់ភាគរយខ្ញុំដាក់ភាគរយខ្ញុំដាក់ភាគរយ s ខ្ញុំស្លាស់មួយទៀតខ្ញុំដាក់ភាគរយ ls បាទអញ្ចឹងយើងមានចំនួន5ទី1គឺ d s c h ហើយនឹង ls បាទអញ្ចឹងចំនួន5ត្រូវហើយបន្ទាប់មកយើងចាប់យក field មួយមួយ ទី1គឺ id ទី2គឺ name ទី2គឺ name អឺទី3គឺ gender ទី4គឺ age ទី5គឺ sa salary salary អូខេអូខេឥឡូវយើងអាចចុចសៀវមកហើយយើងដាក់ឈ្មោះថាអឺ information student okay student information student យើងយក C source ហើយយើង share វា បាទឥឡូវយើងសាក run មើលទៅគឺយើងចុច compile and run បាទទី1យើងចូលលេខ1ហើយយើងចូលឈ្មោះតារា ហើយយើងធ្វើការបញ្ចូលអាយុបាទអាយុ25ឆ្នាំហើយយើងធ្វើការបញ្ចូល salary ចំនួន5000អូខេបាទអញ្ចឹងខ្ញុំនឹងកែសម្រួលបន្តិចបាទឥឡូវយើងមកកែប្រែកូដបន្តិចដើម្បីឲ្យ run ទៅអឺដូចទៅនឹងអ្វីដែលយើងបានបញ្ចូល ហើយក៏ដូចជាការ output មកវិញគ្រប់ចំនួនដែលយើងចង់បានអញ្ចឹងទី1ខ្ញុំសូមកែនៅ character បានន័យថា character របស់ gender នេះបាទខ្ញុំយកវាចំនួន10 character ចាស់ដើម្បីអាចយើងបញ្ចូលបានភេទ male or female ហ្នឹងណា ចឹងកាលណាយើងកែវាជាអក្សរវែងហើយយើងមកកែត្រង់ភាគរយនេះគឺយើងដាក់ភាគរយ s អឺរីឯយើង output តម្លៃមកវិញក៏យើង output នៅភាគរយ s ដែរបាទអញ្ចឹងយើងចុចសៀវវាហើយយើង run ម្ដងទៀតយើងចាប់ផ្ដើមធ្វើការបញ្ចូល បាទគឺ001 បន្ទាប់មកគឺឈ្មោះចិន្តាចិន្តាហើយភេទគឺយើងអាចដាក់ថា female បន្ទាប់មកអាយុ25ឆ្នាំ ចំនួនបៀវត្ស150ដុល្លារ1500ដុល្លារណាអញ្ចឹងយើងឃើញហើយគឺលេខ1ចិន្តាភេទស្រី អាយុ25ឆ្នាំ salary បាទ salary គឺ1500បាទសូមអរគុណយើងជួបគ្នានៅវីដេអូក្រោយទៀត